មិនគួរទេភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នៅខេត្តសៀមរាបបណ្ដាលឲ្យដួលរលំនៅហេដ្ឋារចនាសម្ព័ន្ធមួយចំនួននិងមានអ្នកបាត់បង់ជីវិតរបួសផងដែរនៅ ល្ងាចថ្ងៃទី29ខែមីនាឆ្នាំ2023មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ធ្វើឲ្យប៉ើងការតុបតែងនៅស្ពានព្រះរាជដំណាក់បាក់អស់និងបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្លូវខ្វែង30ម៉ែត្រនិង ផ្លូវជាតិលេខ6 ពងមវេធិកាតិវាវប្បធម៌ដែលក្រុងធ្វើនៅថ្ងៃទី31ខាងមុខនេះស្ថិតនៅក្រុងសៀមរាបខេត្តសៀមរាបហេតុការណ៍នេះដែរបើតាមព័ត៌មានបឋមដែលទទួលបាន គឺបណ្ដាលឲ្យបរិសម្នាក់មានឈ្មោះថាច័ន្ទធូជាជាងមាសនៅផ្សារលើដែលប៉ាណូបាក់សង្កត់នៅក្រុងសៀមរាបបាត់បង់ជីវិតនិងមានអ្នករបួសផ្សេងទៀត។ ភ្លាមភ្លាមនេះដែរគណៈបញ្ជាការឯកភាពខេត្តនិងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចាត់កម្លាំងចុះកាត់រុះរើជាបន្ទាន់ដើម្បីបញ្ជាការកកស្ទះចរាចរណ៍និងឧបទ្ទវហេតុផ្សេងៗបានរួចរាល់ហើយនៅវេលាម៉ោង19:20នាទី ថ្ងៃទី23ខែមិនិល2023រដ្ឋបាលខេត្តគឺពិតជាសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងនៃគ្រោះធម្មជាតិនេះ។